ទាហានមួយនាក់បានបោះនៅតាមបណ្ដាញសង្គមដែលគាត់បាន ប្រើពាក្យធ្ងន់ធ្ងរហើយគាត់ប្រើពាក្យថាគាត់ការពារប្រទេសបានប៉ុន្តែការពារដីរបស់គាត់អត់បានអញ្ចឹងខ្ញុំគិតថាទី1ខ្ញុំមិនឯកភាពនៅមតិនេះទេមានន័យថាយើងគួរតែយកមុខតំណែងរបស់ខ្លួន យកវិស័យការពារជាតិផ្ដាច់ចេញ ពីបញ្ហានៅឯមូលដ្ឋានខ្ញុំគិតថាបងទាំងអស់គ្នាពីណាក៏មានបញ្ហាមានរឿងហើយប្រសិនបើយើងយកទូនាទីនិងឋានៈទៅភ្ជាប់នឹងការដោះស្រាយបញ្ហាវាធ្វើឲ្យខូចទៅកិត្តិយសនិងកិត្តិនាមនៃវិស័យការពិជាតិទី2ខ្ញុំក៏បានទទួលបានរបាយការណ៍ពីស្រុកនិងក្រមការងារផងដែរថាករណីនេះវាជាករណីទៅ កាន់កាប់ដីជន់គ្នាដើរមិនមែនផ្លែកតែគាត់មួយទេ នៅកន្លែងផ្សេងផ្សេងក៏មានដែរគឺគាត់ជាភៀកគីក មានភៀកគីកគេទៅកាន់កាប់ដីនោះតាំងពីឆ្នាំ2004មកដី នោះមាន ប្រមាណជា3ហិកតាប្រហែលជា80ម៉ែត្រគុណនឹង400ម៉ែត្រប្រហែលជា3ហិកតាជាងវា3ហុក8 8 4ដងវា36ណា32 3ហិកតា3ហិកតាជាង អញ្ចឹងតាំងពី2009មកពីគីកក៏បានកាន់កាប់ទីនោះបាទហើយនៅក្នុងអំឡុងឆ្នាំ2011និង2ណា2011និង2012គឺពួកគាត់ក៏បានចូលទៅកាន់កាប់នៅទីនោះអញ្ចឹងមានការអឺជន់គ្នានៅការកាន់កាប់ដីនេះហើយក៏បានសម្របសម្រួលដោយឃុំដែរឃុំក៏បានហៅទៅប្រាប់ស្រុកក៏ហានហៅទៅប្រាប់ ហើយកន្លងមកអភិបាលខេត្តជំនាន់នោះក៏បានធ្វើលិខិតបដិសេធថាការចូលទៅកាន់កាប់របស់ពីគេខហ្នឹងគឺមិនត្រឹមត្រូវទេមានគេកាន់កាប់ហើយហើយតាំងពីឆ្នាំ2004មកម្លេះណាប៉ុន្តែគាត់នៅតែបន្តកាន់កាប់មកដល់បច្ចុប្បន្នហើយការសម្របសម្រួលរបស់មូលដ្ឋានក៏អស់លទ្ធភាពហើយពួកគាត់ទាំងពីរនាក់ក៏បានប្តឹងទៅតុលាការខេត្តតុលាការខេត្តឲ្យភិគីកឈ្នះ ហើយគាត់បានប្តឹងទៅសាឡាតូនៅត្បូងឃ្មុំសាឡាតូឲ្យភិគីកឈ្នះចុងក្រោយគាត់ដល់ប្តឹងទៅសាលាការកំពូលសាលាការកំពូលបានឲ្យភិគីកឈ្នះហើយបន្ទាប់មកក៏មានរឿងហ្នឹងវាមកដល់ម៉ោងហ្នឹងដោយសារការតស៊ូក្រៅក្រៅប្រព័ន្ធហ្នឹងវាអស់លទ្ធភាពហើយហើយគាត់តស៊ូតស៊ូតាមតុលាការបាទហើយចុងក្រោយបាន មានចេញវីដេអូហ្នឹង ហើយមិនមែនជាក្រុមជាមួយក្រុមហ៊ុន ទេគឺរវាងប្រជាជននិងប្រជាជន គ្នាគាត់ហ្នឹងបាទពុំមានក្រុមហ៊ុនទេបាទករណីនេះខ្ញុំក៏បានឲ្យវិបាលរងម្នាក់ចុះទៅធ្វើជជែកស្រាវជ្រាវហើយនឹងសម្របសម្រួលបន្ថែមទៀតព្រោះផ្លូវតុលាការវាអស់អស់ផ្លូវដើរដល់តុលាការកំពូលកាត់ហើយអញ្ចឹងគឺខ្ញុំបានឲ្យអភិបាលរងខេត្តទៅធ្វើរបាយការណ៍ខ្ញុំបន្ថែមថាតើ មានរូបមន្តណាដើរទៅមុខទៀតព្រោះគាត់ដើរតាមផ្លូវច្បាប់អស់ហើយណាបាទអញ្ចឹងខ្ញុំសូមបញ្ជាក់រឿងនេះប៉ុណ្ណេះប៉ុន្តែខ្ញុំមិនឯកភាពនៅការយកធនន្តរស័ក្តិឬទូនាទីនៅក្នុងកងទ័ពហើយយកមកឲ្យធ្វើឲ្យប៉ះពាល់ទៅកិត្តិនាមរបស់វិស័យការពារជាតិនោះទេបាទ